ប្រិមិត្តជាទីមេត្រីអ្នកគាំទ្រស្ទើរដាច់ផ្ងា ពេលដឹងអាយុពិតរបស់តារាសម្ដែងកូរ៉េខាងត្បូងប្រុសស្រីប៉ុន្មានដួងនេះក្នុងឆ្នាំ2023ឧស្សាហកម្មភាពយន្តកូរ៉េខាងត្បូងបច្ចុប្បន្នគឺជាប្រទេសមួយដែលមានអត្រាកំណើនខ្ពស់បំផុតនៅទូទាំងពិភពលោកប៉ុន្តែរហូតមកដល់2-3ឆ្នាំមុនមិនសូវមានគេដឹងអំពីរឿងនេះទេភាពល្បីល្បាញនៃភាពយន្ត និងរឿងភាគតាមអ៊ីនធឺណិតដូចជា Parasite, Train to Busan និង Squid Game ត្រូវបានផ្ដល់កិត្តិយសដល់ភាពយន្តកូរ៉េខាងត្បូងនៅអត្តសញ្ញាណថ្មីមួយទៀតទូទាំងពិភពលោក។ ដោយសារតែមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់ទស្សនិកជនចំពោះខ្សែភាពយន្តកូរ៉េខាងត្បូងពេលនេះតារាសម្ដែងកូរ៉េខាងត្បូងកំពុងបង្កើតអត្តសញ្ញាណដាច់ដោយឡែកពីគ្នាទូទាំងពិភពលោកហើយមនុស្សកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាកូរ៉េខាងត្បូងនៅពេលនេះយើងសូមបង្ហាញអំពីតារាសម្ដែងកូរ៉េខាងត្បូងនិងអាយុបច្ចុប្បន្នរបស់ពួកគេដោយសារការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងខ្សែភាពយន្តកូរ៉េដូច្នេះសូមពិនិត្យមើលបញ្ជីអាយុរបស់តារាកូរ៉េនៅទីនេះទី1លីមីនហូ តារា K drama គាត់គឺជាបុរសសង្ហាប្រចាំប្រទេសកូរ៉េខាងត្បូងលោកលីមីនហូគឺជាតារាកូរ៉េល្បីល្បាញយ៉ាងខ្លាំងបំផុតនៅទូទាំងពិភពលោកដោយមិនមានការសង្ស័យឡើយដោយមានអ្នកតាមដាន Instagram ជាង32លាននាក់ឯណោះហើយចំពោះរឿងដែលតួឯកប្រុសរូបនេះសម្ដែងទទួលបាននៅការគ្រប់គ្រងខ្លាំងជាងគេលើកដំបូងរបស់គាត់នោះគឺ នៅក្នុងរឿងភាគទូរទស្សន៍ល្បីដែលមានឈ្មោះថា Boy Over Flower ដោយអាយុពិតរបស់គាត់នៅក្នុងឆ្នាំ2023នេះគឺ35ឆ្នាំទី2តារាស្រីគឹមជីអ៊ុនគាត់គឺជាតារាសម្ដែងមកពីប្រទេសកូរ៉េខាងត្បូងនាងបានចូលរួមសម្ដែងជាលើកដំបូងនៅក្នុងខ្សែភាពយន្តមួយមានឈ្មោះថា A Mask របស់កូរ៉េខាងត្បូងដែលនាងបានឈ្នះពានក្លាយទៅជាតារាសម្ដែងថ្មីល្អបំផុតជាច្រើន នាងក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរសម្រាប់ការដើរតួនៅក្នុងកម្មវិធីទូរទស្សន៍ Chinese in the Trip អាយុពិតប្រាកដរបស់នាងគឺ31ឆ្នាំនៅក្នុងឆ្នាំ2023នេះទី3លោកគឹមសូយុនគឺជាតារាសម្ដែងប្រុសកូរ៉េខាងត្បូងដ៏មានប្រជាប្រិយភាពនិងជាតារាសម្ដែងដ៏មានស្នាដៃព្រលត្រូវបានគេស្គាល់យ៉ាងច្បាស់នៅទូទាំងពិភពលោកមិនត្រឹមតែប៉ុណ្ណោះលោកគឹមមានអាជីពដ៏ពេញនិយមរហូតពេលនេះ មានអ្វីអ្វីជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ឆាប់ខាងមុខគាត់បានចាប់ផ្ដើមអាជីពរបស់គាត់ជាមួយនឹងរឿងភាគទូរទស្សន៍ Dream High ហើយក៏បានបន្តធ្វើការនៅក្នុងខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតអាយុពិតរបស់លោកនៅពេលនេះគឺ35ឆ្នាំគិតក្នុងឆ្នាំ2023ទី4លោកលីដងវុកតារាសម្ដែងនឹងជា model កូរ៉េខាងត្បូងលីដងវុកធ្វើការឲ្យ King Kong របស់ Starship Entertainment បន្ទាប់ពីទទួល បានរង្វាន់ធំ នៅក្នុងការប្រកួតប្រជែង Model Venice នៅឆ្នាំដដែលនោះគាត់បានសម្ដែងជាលើកដំបូងនៅក្នុងរឿងភាគ1របស់ទូរទស្សន៍ MBC ក្នុងឆ្នាំ1999លោកលីត្រូវបានសម្ដែងនៅក្នុងរឿងភាគយុវវ័យ School 2បន្ទាប់ពីអ្នកដឹកនាំសម្ដែងបានកត់សម្គាល់គាត់អាយុពិតរបស់គាត់ គឺ42ឆ្នាំក្នុងឆ្នាំ2023នេះទី5ស្រីស្អាតកញ្ញាបៀស៊ូស៊ី នាងគឺជាតារាចម្រៀងក៏ដូចជាតារាសម្ដែងនិងតារាម៉ូដែលរបស់កូរ៉េខាងត្បូងមួយរូបដែលមានឈ្មោះពិតថា B Suji ហៅក្រៅ B Suji មិនតែប៉ុណ្ណោះតារាស្រីរូបនេះនាង គឺជាផ្នែកមួយនៃក្រុមចម្រៀងស្រីដែលមានឈ្មោះថា JYP Entertainment កញ្ញាស៊ូស៊ីនាងបានចាប់ផ្ដើមសម្ដែងជាមួយនឹងរឿងភាគទូរទស្សន៍ Dream High ហើយនាងបានបង្ហាញខ្លួនជាលើកដំបូងរបស់នាងហើយសម្រាប់អាយុពិត របស់នាងក្នុង ឆ្នាំ2023នេះស្រីស្រស់ស៊ូស៊ីរូបនេះ គឺនាងមានអាយុ29ឆ្នាំហើយ។